ក្លិនតែតសូមព្រមរំលាฉันមិនគប់ចិត្ត បងខ្វាំងភ្នែករាប់បែកទៀតជួនហើយទៀតជួនជុំកាយបណ្ដោប្រាទោដំទៅនៅជួងទឹកលោកដីលីងតបាយទៀតអែមស្និទ្ធនឹងទឹកមុនអមរណរៀបដឹកគុណត្រីក្នុងរាត្រី សាទុំយំសោកដល់ខ្លួនក្នុងនៅក្នុងបាំងអង្គមរំពេញយ៉ាប់ទាំងតាមជ្រឹងហើយជ្រែកជាត្រីតាមប្រហែល